ខ្ញុំកណារ៉ាប់រងឪពុកម្ដាយប្អូន ប្អូនព្រមទាំងក្មួយក្មួយកំព្រាទៀតប៉ុន្តែមិនបានមើលថែឪពុកម្ដាយទេ បាន តែផ្ដល់ថវិកាឲ្យប្អូន ជាអ្នកមើលថែសំណួរសួរថាតើខ្ញុំកណាបានបនឬអត់គុំចាស់សូមបន្ថែមខ្ញុំកណាមិនសូវជាបានទៅវត្តទេ បាន តែចិញ្ចឹមឪពុកម្ដាយជារៀងរាល់ខែអឺថ្មសួរអ្នកស្ដាប់ទាំងអស់គ្នាថា បើសិនជាមានគេថាអូចិញ្ចឹមម៉ែអូននឹងគ្មានបានបុណ្យអីទេគ្មានទេមាន បានបុណ្យអីទេបានត្រឹមតែគាត់ឆ្អែតគាត់សុខគាត់ស្រួលតែប៉ុណ្ណឹងគ្មានបានបុណ្យឡើងឋានសួគ៌ស្អីទេអត់ទេបើមានគេនិយាយអញ្ចឹងហើយគេនិយាយចំគ្រប់គ្នាមកពិភពលោកគេនិយាយអញ្ចឹងមកពិភពលោកថាចាំម៉ែឪនឹងគ្មានបានបន់អីទេនៅចាំអត់នៅជួយអត់មើលអាត្មាសួរអ្នកស្ដាប់អាត្មាទាំងអស់គ្នា ឆ្លើយមួយមើលនៅអញ្ចឹងអត់បីគឺថាថែម៉ែឪដែលចាស់ជារៀនគ្មានបានប៉ុនអីទេដូចដាក់ទឹកក្នុងតលេអញ្ចឹងវាអត់មានបានអីអស់តលុយបានយ៉ាងច្រើន បានតែគាត់ឆ្អែតបានតែគាត់សុខស្រួលតែប៉ុណ្ណោះតែយើងអត់មានបានប៉ុនអីទេអញ្ចឹងអត់ធម្មធម្មតាសារលោតមករឿងយឺតបន្តិចមើលនរណាចិញ្ចឹមខ្លះនរណាឈប់ខ្លះ Ha ha ha. ហ្នឹងអូសាធុហ្នឹងអាថ្មក៏នៅដែរទោះទោះប្រអិនប្រព្រំចុះមកពីលើមេឃថាអូលោកឯងអឺជូននំចំណីម៉ែឪនឹងគ្មានបាននំប៉ុនអីទេអាត្មានៅតែឲ្យដែរនៅតែចិញ្ចឹមដែរហ្នឹងហើយត្រូវអាភិកច្រើននឹងឆ្លើយថានៅតែថែអញ្ចឹង បុណ្យពិតប្រកបទល់តែបុណ្យមិនបាច់បានបុណ្យអានឹងបុណ្យធំហ្មងណាសំណួរសួរថាផ្ញើអញ្ចឹងបានអត់បរិស័ទយើងរាល់ថ្ងៃបើដកតា ពាក្យបានបុណ្យមួយចេញអូបុណ្យនឹងល្អហ្មងបុណ្យល្អឥតខ្ចោះហ្មងហៅថាបុណ្យមិនហត់ទឹក សម្លឹងកានឹងឲ្យគេឲ្យគេអរគុណក្តីមិនអរគុណក្តីឬក៏អានិសងនោះវាមិនបានមកវិញក្តីអត់ខ្វល់ហើយតែអត់ខ្វល់នោះឯងដែលបនច្រើននោះ ហ្នឹងហើយបុណ្យវាមិនកញ្ជះតណ្ហាយល់ទេបុណ្យដែលមិនកញ្ជះតណ្ហាបុណ្យដែលធ្វើដោយការលះដោយការចង់ឲ្យតែគេបានសុខទេមិនមែនចង់ឲ្យខ្លួនឯងបានសុខទេហ្នឹងបុណ្យកញ្ជះតណ្ហាវាទល់នឹងបានអានិសង្ឃចេះចេះចេះចេះចេះចេះចេះបានធ្វើទៅអាហ្នឹងបុណ្យហ្នឹងគេហៅបុណ្យកញ្ជះតណ្ហាវាអត់បុណ្យល្អទេអាហ្នឹងហ៎ បុណ្យដែលហៅថាសាមីបុណ្យពិតប្រកបយើងជាហៅពាក្យសាមីបុណ្យបុណ្យក្នុងនាមជាម្ចាស់បុណ្យក្នុងនាមជាម្ចាស់គឺបុណ្យឲ្យអត់ចង់បានអីបើថាម៉ែឪចាស់គាត់បាក់អីឲ្យតែគាត់សុកនឹងឲ្យហ្មងព្រោះយើងជាម្ចាស់សុកយើងជាម្ចាស់សុកគាត់ពិបាកយើងឲ្យលុយទៅគាត់ទៅ ទិញបាយទឹកនំចំណីគាត់ទៅឲ្យគាត់បានសុកណ៎ណាម្ចាស់សុកថាយើងម្ចាស់សុកយើងឲ្យគាត់សុក យើងគ្មានព្រោះចង់បានសុខមកទៅស្អីទេព្រោះយើងឃើញគាត់កើតទុកយើងឃើញគាត់លំបាកហើយយើងឲ្យសុខគាត់ហើយក៏មិនព្រោះទៅកើតឋានសួគ៌ស្អីដែរអត់ទេហើយអាបុណ្យអត់ធ្នូអញ្ចឹងហើយបានវាទៅជាបារមីយល់ទេបុណ្យបារមីបុណ្យคล้ายជាបារមី ងាយចេញចាក់ពីវត្តដាក់បាន គឺបុណ្យសំបីតាអានិសង្ឃក៏អត់ចង់បានដែរ អាហ្នឹងដែលទៅ ជាបារមីបុណ្យជាបារមីបុណ្យចិញ្ចាភពទៀតប៉ុន្តែដំណើរក្នុងភព វាត្រូវតែទទួលហើយ កំណើតជាសុគតិកំណើតជាទេវតាអញ្ចឹងខ្ញុំលើកឧទាហរណ៍ចេះបុណ្យដែលចេញចាកភព គឺបុណ្យមិនជាប់អានិសង្សបុណ្យមិនជាប់អានិសង្សឧទាហរណ៍ចេះ ទាហរណ៍ថាយើង មានដំណើរពីភ្នំពេញទៅពោធិ៍សាត់ទៅបាត់ដំបង យើងដាក់គោលដៅច្បាស់ប៉ុន្តែអ្នកដែលអាចធ្វើដំណើរបានហ្នឹងមិនខានមិនមានលុយនៅក្នុងកប៉ាល់ទេក៏ទៅតែគោលដៅគាត់គឺបាត់ដំបងទេប៉ុន្តែពេលទៅតាមផ្លូវហ្នឹង ពេលឃ្លានគាត់ចូលហាងហូបបាយបានទេបាន ចូលភោជនីយដ្ឋានល្អល្អតាមផ្លូវនឹងបានទេបានអ្នកអភោជនីយដ្ឋានតាមផ្លូវកន្លែងយើងហូបបាយកន្លែងយើងសម្រាកដូចអានិសងបុណ្យនឹងចឹងណាដូចអញ្ចឹងណាប៉ុន្តែទិសដៅ យើងយើងទៅបាត់ដបងយើងយើងជាប់តែជាមួយនឹងអភោជនីយដ្ឋានតាមផ្លូវយើងដាក់គោលដៅត្រឹមប៉ុណ្្នឹងអញ្ចឹងហើយបានយើងមិនចេះទៅដល់បាត់ដបងសោះដូចគ្នានឹងយើងបំពេញបុណ្យកុសលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគត មិនសរសើរកុសលដដែលដដែលទេកុសលដដែលដដែលចង់តែបានបុណ្យនោះនោះបានបុណ្យអត់បុណ្យខ្ញុំទៅកើតឯណា បានសុខស្អីបាន សុខស្អីអត់ព្រមខ្វល់ថាម៉ែបានសុខស្អីទេខ្វល់ថាខ្ញុំជួយម៉ែអញ្ចឹងខ្ញុំបានបុណ្យស្អីនោះអានឹងហើយជាបញ្ហាហើយតែយើងជឿថា ធ្វើអីបានបុណ្យធ្វើអីបានបុណ្យតិចតិចគេឲ្យស្លាប់ម៉ែអូបានបុណ្យម៉ែទៅស្លាប់ទៀតនោះពូយើងវាជាប់តែរឿងបានបុណ្យហ្នឹង អញ្ចឹងហើយបានជាជំនឿអីផ្សេងផ្សេងវាកើតចឹងរៃណាជួនកាលម៉ែឪស្លាប់ក្រោយផ្ទះមិនហ៊ានយកមកធ្វើបន់ផ្ទះទេវាខ្លាចចឹងរៃអញ្ចឹងវាខ្លាចចឹងរៃវាខ្លាចតារឿងខ្លួនឯងណាកតញ្ញូមែនតេនវាមិនឃើញជាកតញ្ញូស្អីណាអាត្មាមើលខ្លាចច្រើនជាង ចង់ច្រើនជាងអាខ្លាចនឹងស្អីតោសមូលចិត្តអកុសលទៀតហើយអាចង់បានបុណ្យច្រើនច្រើននឹងស្អីគេលោភៈទៀតវាមិនងាយកើតជាកុសលណា បើយើងប្រົບយកតគុណយកមកដាក់គួរធ្វើអីគួរធ្វើអីគឺអានឹងប៉ុនអត់មានស្ទះប៉ុនពេញហ្មងប៉ុនពេញទឹកហ្មងហើយវាឲ្យផលតាមហ្នឹងហ្មងហ្នឹងហើយព្រោះហេតុតែរឿងយើងចង់បានប៉ុនហ្នឹងនឹងដូចដូចរឿងកឋិននឹងធ្វើម៉េចបានប៉ុនច្រើនធ្វើម៉េចបានប៉ុនច្រើនយើងភ្លេចតែធ្វើម៉េចឲ្យត្រឹមត្រូវយើងភ្លេចអាហ្នឹងភ្លេចធ្វើម៉េចឲ្យវាត្រូវធ្វើម៉េចឲ្យកើតប្រយោជន៍ហើយព្រះសម្មាសម្ពុទ្ធប្រាប់មកពាក្យពាក្យងាយងាយព្រះអង្គប្រាប់ បើពិបាកគិតព្រះអង្គឲ្យគិតអញ្ចេះឲ្យគិតថាអឺអំពើណាដែលប្រព្រឹត្តទៅជាប្រយោជន៍ដល់ខ្លួនឯងផងដល់អ្នកដទៃផងអំពើនឹងគួរធ្វើឃើញទេអំពើនឹងគួរតែធ្វើបើអំពើណាធ្វើហើយវាកាត់បងប្រយោជន៍ខ្លួនឯងផងប្រយោជន៍អ្នកដទៃផងធ្វើធ្វើអីហ្នឹងហើយធ្វើធ្វើអីកុំធ្វើ បើវាកាត់ប្រយោជន៍ខ្លួនឯងនិង ប្រយោជន៍អ្នកដទៃនឹងអញ្ចឹងអញ្ចឹងសម្រាប់អាត្មាបើអាត្មា ធ្វើទៀនជំនួសទៅណាក៏ដោយអាត្មាបរៀនគេក៏ដោយអាត្មាបយលធัวក៏ដោយ មានប្រអិនចុះមកប្រាប់ថាលោកឯងធ្វើនឹងធ្លាក់ទៅណាហើយលោកឯងអត់មាន ទៅឋានសួគ៌អីព្រោះអំពើរហងៃនោះទេអាត្មានៅតែធ្វើនៅតែធ្វើ បើបានដល់គេច្រើនអត់តែអាត្មាមួយអាត្មាមានខ្វល់អីអញ្ចឹងយ៉ាងបានគេសួរអាត្មាទៅចុះអាត្មាខំរាល់ថ្ងៃហ្នឹងមានសំបារមីជាស្អីអត់ទេ ជាពពុតអីអត់ទេបរៀនគេអីអីហ្នឹងជាតិក្រោយទៅចង់កើតជាអីអត់ទេអាត្មាថាអត់ផងអត់រាល់ថ្ងៃហ្នឹងអត់គិតថារឿងងប់ទៅកើតអីអត់គិតផងរឿងអនាគតរបស់អាត្មាអាត្មាគិតអញ្ចេះវិញគិតថាតើ នៅជីវិតរាល់ថ្ងៃនេះនៅអាចនិយាយអីគេស្ដាប់បានឬក៏ត្រូវធ្វើមេរៀនអីបន្ទាប់ពីងាប់ទៅទុកឲ្យគេរៀនកើតអនាគតរបស់ខ្មែរថាគិតតែអញ្ចឹងឯងរឿងខ្មែរងាប់ទៅណាទៅទៅហ្នឹងហើយអានឹងបើនិយាយពីអនាគតអនាគតរបស់ខ្មែរថាគិតតែអញ្ចឹងឯងហ្នឹងអត់មានគិតរឿងជាតិមុខទៅកើតអីខ្មែរអត់គិត ពីពីមុនធ្លាប់គិតមិនតាន់យល់ធ្លាប់គិតច្រើនណាស់តែបើអនាគតរបស់ខ្មែររាល់ថ្ងៃនេះ អ្វីដែលអាត្មាធ្វើរាល់ថ្ងៃហ្នឹងគិតទៅអនាគតមិនមែនសម្រាប់ខ្លួនឯងទៅអនាគតតែសម្រាប់ថាទៅអនាគតទៅ ពេលខ្លួនឯងបរៀនលែងកើតខ្លួនឯងនិយាយលែងកើតមិនបាច់ដល់ងាប់ទេមិនបាច់ដល់ស្លាប់ទេពេលចាស់ញីញោទៅធ្វើលែងកើតហើយតើវានៅអាចមាន បន្សល់មេរៀនអីពាក្យបយលអីទុកឲ្យក្មេងៗចំណន់ក្រោយស្ដាប់អត់ទេគិតគិតចឹងទេទៅរឿងខ្លួនឯងទៅអនាគតបាច់សង្ស័យទៅកាន់តែចាស់ហើយ កាន់តែយ៉ាប់ហើយកាន់តែទ្រាំហើយបន្តិចទៅងាប់បាត់ហើយហើយយ៉ាងណា តាមកម្មចាត់ចែងទៅហ្នឹងប៉ុន្តែបើកាលណាយើងយល់ពីហេតុផលច្បាស់កម្មផលច្បាស់បុណ្យឯណាវាដើរចោលមនុស្សនោះនឹងដូចមកលើក មិញអញ្ចឹងដូចយើងថា អេយើងដំណើរយើង ដាក់គោលដៅច្បាស់នោះទៅបាត់ដបងឯងជិះបើឃ្លានតាមផ្លូវធ្វើម៉េចទិញហូបទៅដូច កុសលដែលវាផលិតផលនៅក្នុង ការធ្វើកុសលទាំងឡាយហ្នឹងណាវាអត់លះបង់មនុស្សនឹងទេប្រៀបដូចជាចំណេះដឹងឧទាហរណ៍យើងចង់រៀនអីមួយដើម្បីទៅជួយស្រោចស្រង់មនុស្សចឹងណាឧទាហរណ៍ថាអូយើងឃើញអឺមនុស្សស្រុកយើងនឹងអត់ចេះដឹង ជាមនុស្សអត់ចេះអសរច្រើនយើងចង់ណែនាំមនុស្សឲ្យរៀនសូត្រមនុស្សអត់រៀនអញ្ចឹងត្រូវធ្វើម៉េចត្រូវខ្លួនឯង ខំរៀនឲ្យខ្លាំងឲ្យមានចំណេះទៅមិនឲ្យមានខ្លួនឯងជាទីពឹងសិនបានទៅជួយគាត់បានដល់ពេលយើងខំរៀនទៅគាត់មានទទួលផលពីយើងឯណាយើងអ្នកខំខ្លួនឯងចេះខ្លួនឯងឃើញអត់អានិសងនៃការរៀនមានទៅដល់គាត់មុនយើងឯណាយើងវាទទួលអានិសងនឹងមុនបានហើយចេះនោះដល់ទៅបរៀនគាត់ចេះមកជន់ទៀតពយល់ចុះពយល់ឡើង ឃើញទេមានចាំបាយរឿងអានិសង្ឃឯណាទៀតអានិសង្ឃកំពុងកំពុងប្រកបហ្នឹងឯងតែយើងវាមិនមើលឃើញអាហ្នឹងនោះចំងប់សិនចំស្លាប់សិនអឺតំណងជាអ្នកសួរសួរថាវាត្រឹមត្រូវទេអីទេហ្នឹងណាវាសមគួរដែរទេប៉ុន្តែពាក្យមិនចេះប្រើប្រើតែពាក្យបានបនអត់នឹងឯងនឹងថាចិត្តដែលយើងដឹងគុណណាតួដឹងគុណនឹងហើយចិត្តបនមានតែតួដឹងគុណនឹងហើយចិត្តបននោះ ព្រោះតួដឹងគុណនឹងធោហតកតញ្ញូហើយកតញ្ញូនឹងអង្គធោដើមគឺបញ្ញាហើយបញ្ញាវាកើតនៅណា បញ្ញាវាកើតនៅក្នុងមហាកុសលញាណសម្បយុត្តតួមហាកុសលញាណសម្បយុត្តនឹងហើយជាតួបុណ្យឃើញទេបុណ្យវាកើតពេលនោះបរោបុណ្យគឺបុណ្យកើតក្នុងចិត្តពេលហ្នឹងអត់មានទៅចាំជាតិក្រោយកើតទេបុណ្យកើតពេលនឹកគុណគាត់នឹងបដ ாய் អញ្ចឹងណាអញ្ចឹងបានស្មាថារៀនណាពីធម្មទុកគឺច្បាស់ចេះមក កន្លែងហ្នឹងសឹងថាមិនបាច់ស្ដាប់ថ្មឆ្លើយដឹងមកតែថ្មឆ្លើយរាល់ថ្ងៃដូចគៀងគៀងឯងមែនទេណាថ្មគៀងគៀងបយលបយលអ្នកមិនតន់រៀនអភិធម្មហ្នឹងថាត្រូវឡើង ថ្នាក់ត្រូវឡើងថ្នាក់យល់ហើយ concept ធម្មតានឹងយល់ហើយត្រូវឡើងថ្នាក់រៀនអភិធម្មចង់ដឹងថាពុទ្ធបរៀនអីមែនទេរៀនអភិធម្មហ្នឹងហើយនៅតែនិយាយចឹង